ជប់ឡើងខ្ញុំស៊ីតាមផ្លូវតាមអីចឹងក្រៅខេមកជប់ចំណូល50 60 20សួរការកេតចាជម្រាបសួរជម្រាបសួរហ្វិនហ្វែនដែរកំពុងតែតាមដាននាងខ្ញុំរាល់ថ្ងៃឥឡូវនាងខ្ញុំមកវិញហើយ complete ជួយឡាជួយ share ឲ្យផ្សាយព័ត៌មានផងហើយបានមកទៅណាមួយរយៈមានទៅណានៅ និយាយរួមទៅទៅមកទៅមកនៅជប់ឡើងខ្ញុំទៅណាអើស៊ីតាមផ្លូវតាមអីចឹងធ្វើការហាងអត់បានចេះចាធ្វើការ big den ក្រោកខេនិយាយអស់ចឹងទៅពេលពេលមួយចំនួនគឺនិយាយ big den គឺគាត់អត់ស្គាល់ទេណាគាត់ថាស្រីក្រោកខេចឹងហ្មងទៅ KTV ចានៅម្ដុំណាដែរ ចល័តអកន្លែងណាមានវាខ្ញុំធ្វើអូទៅចល័តទេចឹងមែនចឹងកន្លែងណាមួយចល័តគ្រប់ខេត្តអូហើយយើងបន្តភ្ញៀវឬក៏ធ្វើមេការហៅភ្ញៀវខ្ញុំអ្នកអឺមេការមេការចាជួនទៅធ្វើមេការទៅជួនទៅចាក់ប្រេតើគេចឹងទៅណាចេះច្រៀងអត់ចេះចឹងអូច្រៀងបន្តភ្ញៀវដែរ អូយស្រួយខ្ញោកហើយហូបហូបចំណូលបានជប់ម៉ាណាទៅក្រៅអូខេក្រៅអូខេមកជប់ចំណូល50 60 20ដល់អញ្ចឹងដែរចំណូលបានតាលើគេថាអូនឯងទៅមានប្តីមានមែនអត់អត់មានផងនៅលាវអញ្ចឹងបងប្អូនស្រឡាញ់អាចស្រឡាញ់ទៀតបានណាភាសាអត់មានទេគាត់ស្រឡាញ់អាចស្រឡាញ់បានតែរងថ្ងៃនេះខ្ញុំនៅលាវតែលាវណាចាចា ហ្នឹងហើយបាត់មករយៈហើយឥឡូវឃើញមកនៅមួយជុំព្រៃវិញចាអូហើយពាក្យចាំដៅថាអូនតំណោះគ្នាហ្នឹងមិនមែនទេខ្ញុំមានតែឆ្លោះគ្នាអីខ្ញុំខ្ញុំនិយាយរួមទៅខ្ញុំពួកម៉ាក់ខ្ញុំទៅនៅមួយវាគ្មានដាក់លក្ខខណ្ឌអីទេគឺខ្ញុំត្រូវឈប់ឈប់ខ្ញុំត្រូវចាញ់ចាញ់ចាពេលហ្នឹងខ្ញុំចូលចិត្តលក្ខណៈដើរលេងខ្ញុំចូលចិត្តដើរលេងចាសេរីភាពណាចាហើយសូតាំងពីដើមចា ឥឡូវនៅផឹកស្រាថ្នាំដូចមុនទៀតឬក៏អត់អត់ដែរផងឥឡូវចុកញ៉ាំហើយចាកាលមុនថាតើតើផឹកស្រាថ្នាំឲ្យមានកម្លាំងអីឥឡូវគឺផ្ដាច់ផ្ដាច់បាត់ឈឹងហ្មងខ្ញុំលើញ៉ាំគឺដាក់អារម្មណ៍ថាឈប់ញ៉ាំយល់ទេកាលជំនាន់ដែលខ្ញុំញ៉ាំហ្នឹងគឺខ្ញុំសេតខ្ញុំសេតដល់ខ្ញុំសេតខ្ញុំលក្ខណៈថា ធ្វើអីមិនចាញ់ធ្វើអីមិនចាញ់មានអាស្រាហ្នឹងហើយយកមកដាក់មកផឹកហើយស្វឹងដេកព្រឹងស្វឹងដេកទាំងទៅប៉ុន្តែខ្ញុំមិនដែលស្វឹងដេកទេតែខ្ញុំផឹកស្រាស្វឹងខ្ញុំចោះបឹងហើយបេះតកួនបេះផលិតរឹកចៅរឹកខ្ចមឥឡូវស្អាតជាងមុនអរគុណកាយអីខ្លះមុខហ្នឹងមុខហ្នឹងខ្ញុំធ្វើទៅចំោះមួយចាចាមានធ្វើមាត់ធ្វើភ្នែកអីអត់ទាំងអស់ទៅតែចំោះអីចាឥឡូវហ្នឹងគឺខ្ញុំប្រម៉ូតដូចជាគ្រឿងសហរឹម ប្រម៉ូតដីឡូប្រម៉ូតគ្រឿងកោបចាហើយនឹងស្រាបៀអញ្ចឹងណាចាអរគុណច្រើនអូន